ម៉ាក់មានរឿងអីឆាប់ប្រាប់ខ្ញុំមកម៉ាក់កំលាក់ខ្ញុំឲ្យសោះណាគឺគឺគឺកូនសិតនិងកូនកែវគឺគឺជាបងប្អូនបង្កើតនឹងគ្នាណាកូនសិត Ah! ម៉ាក់និយាយពីអីហ្នឹងខ្ញុំអត់យល់ទេម៉ាក់គឺគឺគឺម៉ាក់និយាយហ្នឹងគឺជាការប៉ិតណាកូនសិនគឺជាការប៉ិតណាឯងនឹងមានអ្នកជាបងប្អូននឹងគ្នាឬមួយក៏ឬមួយកូនកែវឬមួយក៏កូនកែវដឹងរឿងនេះហើយទុំគេចាក់ឈីពីពួកយើងអត់ទេកូនកែវគឺជាមនុស្សល្អគឺគេមិនកើតអីនោះទេណាអត់ទេ មិនទាំងឯងមានរឿងកាត់ឡើងទៅប្រពន្ធរបស់ខ្ញុំគឺជាបងស្រីរបស់ខ្ញុំម៉ាក់ កៅកៅអូនយ៉ាងម៉េចហើយកៅកៅឆាប់ដឹងខ្លួនឡើងកៅកៅកៅកៅកៅកៅកៅខ្វល់អូនពិតជាក្អោបមែនបងថាពេញមួយថ្ងៃក៏បងមិនចេះធុញដែរនេះមកគុកបណ្ដាពុកមកបងអញ្ចឹងហ៎ គ្នាចាត្រូវមកខូបកំណើតមិត្តប៉ុន្តែមកលួចចាក់មីស្រីធូធូយ៉ាងម៉េចចរិតព្រានរបស់បងឯងនេះអត់កែសោះហ្មងអាអស់ពីមីស្រីក្មេងប្រហែលថ្ងៃមុនមកលួចមានស្រីលួចស៊ីកៅក្រងនេះទៀតមុខមាត់ក្រាន់បើសំជាស្រីសុភាពរៀបសារតែបែរជាមកហាច់រកស៊ីតាំងពីប្រុសកាចាស់ដូចជីវិននេះថ្ងៃនេះហាថោកអីថោកទៅខ្ញុំឡើងខ្វល់ហើយ យើងសុំបណ្ដៅមីស្រីមឹងមើលកេះឆ្នាំងដៃធ្លុះនេះចាញ់ម្ដងភីភីឈប់សិនមើលអូនអានអីប្រើដៃប្រើជើងបោចសក់ទាំងតបតែប៉ុណ្ណឹងឬក៏មិនហ្នឹងអាភីនេះបើឯងកាន់ជើងវាខ្លាំងណាស់យ៉ាងម៉េចខ្ញុំនឹងចាក់វាឲ្យខ្ទេចមុខឲ្យអស់ចាំមើលវាមានសម្រស់អាណាទៅតាក់គេទៀតភីបានហើយភីបានហើយអូប្រាប់ថាបានហើយអត់ទេបើសិនជាបងលេអូនពនីអូនប្រកាសជាវាយគេឈួតជាមិនខានទេលេខ្ញុំនឹងវាយវាឲ្យលេង rồi ដូចសត្វទៅទៀតវាដោយញីដោយឈ្មោលវាយកបងប្អូនខ្លួនឯងវាខ្វះប្រុសណាស់វាយកបងប្អូនខ្លួនឯងថោកទៀតអត់ទេអត់ទេចាប់ចេញទៅអត់ទេចេញទៅចេញទៅចេញទៅមិនបិទទេមិនបិទ លោករតនាមើលឃើញប្រពន្ធខ្ញុំស្លៀកពាក់អ្នកជំងឺចេញពីក្រៅអត់អខ្ញុំនៅប្រចាំការនៅទីនេះយូរហើយ តែមិនឃើញអ្នកជំងឺណាមកម្ដងនេះសោះសុំទោសផងណាសិតអញ្ចឹងសុំទោសផងណាអឡូម៉ាពេលនេះការបាត់ខ្លួនហើយមិនដឹងទៅណាទេម៉ាកូននឹងប្រញាប់ទៅរកការខ្ញុំម៉ាកៅកៅកៅកៅ កៅកៅអូននៅណាកៅកៅនៅណាកៅកៅបងខអីមិនក៏សុខសុខខ្លួនក៏ខ្លាយអូនសុខក៏ក្រដល់បងមកនិយាយសួរស្មោះក៏អូនមកកុំឆ្លើយ ហើយពេលនេះអង្គណាក៏បងមិនដឹងអត់ប្រាប់បុកសុំបីតាមមួយម៉ាត់កៅអូននៅណាកៅបងនឹងថាអូនធ្វើមួយគឺសុទ្ធតែមានហេតុផលហេតុអីបងចុះអូនធ្វើបែបនេះដាក់បងធ្វើអី រយៈពេលមិនយូរប្រហែលផងស្នាមញញឹមរបស់ពួកយើងទៅណាអស់ហើយសេចក្តីសុខក្នុងសាររបស់ពួកយើងបាត់ទៅណាអស់ហើយកើបងចង់អូនមានស្នាមញញឹមដូចកាលពីមុនចង់ឲ្យយើងមានសុភមង្គលដូចកាលពីមុន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 Tiger ដើមកំណើតពីប្រទេសសង្ហបុរីពេញនិយមទូទាំងពិភពលោក S26 Go Progress ថ្មីបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើងទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាលភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 យ៉ាងទៅជាបែបនេះខ្ញុំមិនអាចឲ្យកើតទៅណាបានទេកើកើកើកើកើណាណាកើកើកើអូនណាណាអូនណាណាកើអូនណាណាកើ បើកូនកែវឃើញនៅកូនម៉ែមិនក៏ថាអូកូនកែវឃើញអត់កូនអត់ទេម៉ាខ្ញុំតាមរកកៅគ្រប់កន្លែងហើយតែរមឃើញទេម៉ាខ្ញុំមិនដឹងថាកៅកើតអីទេម៉ាប្រហែលថ្ងៃនេះកៅផ្លែកផ្លែកណាម៉ាកៅជិតតែភ័យភ័យចេះតែដេញខ្ញុំចេញខ្លាចខ្ញុំយ៉ាងម៉េចមិនដឹងទេម៉ាម៉ាមានរឿងអីមែនទេ មានរឿងអីលាក់ដល់ខ្ញុំមែនទេម៉ាឆាប់ប្រាប់ខ្ញុំមកណា កូនសិតកាប់ទៅរឿងនឹងវាគឺម៉ាក់ម៉ាក់មានរឿងអីឆាប់ប្រាប់ខ្ញុំមកម៉ាក់កំលាក់ខ្ញុំឲ្យសោះណាគឺគឺគឺកូនសិតនឹងកូនកែវគឺគឺជាបងប្អូនបង្កើតនឹងគ្នាណាកូនសិត យាយពីអីហ្នឹងខ្ញុំអត់យល់ទេម៉ាក់គឺគឺគឺម៉ាក់និយាយហ្នឹងគឺជាការប៉ិតណាកូនសិនគឺជាការប៉ិតណាឯងនឹងមានអ្នកជាបងប្អូននឹងគ្នាឬមួយក៏ឬមួយកង្កែឬមួយក៏កូនកែដឹងរឿងនេះហើយតើគេចាក់ឈីពីពួកយើងអត់ទេកូនកែគឺជាមនុស្សល្អគឺគេមិនកើតអីនោះទេណាអត់ទេ មិនទាំងឯងមានរឿងកាត់ឡើងទៅប្រពន្ធរបស់ខ្ញុំគឺជាប្អូនស្រីរបស់ខ្ញុំម៉ាក់កូនកែវបាត់ពីផ្ទះយូរហើយតែកូនកែវតែកូនកែវគាត់គិតកន្លែងទៅអត់ទេអត់ទេលៀបនេះកូនកែវគេជាមនុស្សរឹងមាំណាស់គេមិនអាចគិតរឿងនេះកើតឡើងទេគេមិនអាចគិតខ្លីបានទេណាលៀប ទេវតាសូមទេវតាជួយតាមតែរក្សាកូនកែវព្រោះតែកូនកែវគេជាមនុស្សល្អខ្លាំងណាស់កូនសិនមិនបានទេខ្ញុំទៅត្រូវកៅឲ្យឃើញម៉ាម៉ា ដោយឈ្មោះវាយកបងប្អូនខ្លួនឯងវាខ្វះប្រុសណាស់វាយកបងប្អូនខ្លួនឯងថោកទៀតជប់ទៅកែជប់កាត់ពីអតីតកាលទៅ បងយល់ពីអារម្មណ៍របស់អូនណាតែអូនពិតច្រើនណាស់ពួកយើងមិនមែនជាបងប្អូនគ្នាទេតែពួកយើងគឺជាប្តីប្រពន្ធគ្នាណាបងសោត ណាពុកម៉ែបងប្អូនអើយពុកម៉ែបងប្អូនជួយខ្ញុំផងខ្ញុំពិតជាអយុត្តិធម៌ណាស់ពុកម៉ែបងប្អូនអើយឈឺចាប់ម្ដងរៀងម្ដង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 បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិនរស់រវើងទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាលភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 អេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ឈឺចាប់ម្ដងរៀងម្ដងឈឺម្ដងរួចហើយ ជួយរកខុសរកត្រូវឲ្យខ្ញុំផងខ្ញុំពិតជាជនពិការមែនខ្ញុំខំប្រឹងណាខំប្រឹងធ្វើការឲ្យគេសង្ឃឹមថាបានលុយបន្តិចបន្តួចយកមកដោបាយហូបសូមជួយខ្ញុំបងកៅខ្ញុំពិតជាក្លៀនខ្លាំងណាស់កៅនៅណាកៅបាយ3 4ថ្ងៃហើយ ពុកម៉ែបងប្អូនអើយកៅអត់នេះកំតនអាចទៅណាទៅពួកអីពុកម៉ែបងប្អូនអើយខ្ញុំពិតជាហើយខ្លាំងណាស់ ខ្ញុំអត់បាយ4 5ថ្ងៃហើយកើចាំដាច់កាផ្ទះដាច់បវៀនហើយពុកម៉ែបងប្អូនហើយជួយខ្ញុំផងអើយខ្ញុំពិតជាអយុត្តិធម៌ពិតមែនពុកខ្ញុំជាជនពិការទេខ្ញុំខំប្រឹងធ្វើការដើម្បី បានលុយបន្តិចបន្តួចទុកគ្រាន់ដោបាយហូបខ្ញុំពិតជាអយុត្តិធម៌ណាស់ ព្រោះតែលោកលោកគ្មានទំនួលខុសត្រូវក្នុងនាមជាឪពុករបស់គេដើរមានស្នេហារដ្ឋរីបោកប្រាស់ស្នេហាមនុស្សស្រីគ្រប់គ្នាមិនចេះខ្លាចប្រអប់លោកបានបំបីបំបាក់ស្នេហាខ្ញុំនឹងការដោយកំពុងតែយកកំបិតមកឆ្កៀបបេះដូងខ្ញុំទាំងពេញចិត្តគ្រាន់តែមានទំនួលខុសត្រូវខាងមានជាមនុស្សប្រុសវាសាប់ឬក៏យ៉ាងម៉េចមិនបាច់ជាលោកធ្វើប៉ុណ្ណឹងមិនបានទួចមកគាត់ទុកដោបាយហូបពុកម៉ែបងប្អូនណាណិតខ្ញុំផងខ្ញុំហៅពិតមែនខ្ញុំដាច់បាយ4 5ថ្ងៃហើយជួយខ្ញុំផង វាមិនបើកលុយឲ្យចោលវាបានបាយហូបវាមិនឲ្យបាយទៀតពុកម៉ែបងប្អូនអើយជួយខ្ញុំផងកៅកៅកៅកៅ ចុះអូនជាប្លែកប្លែកចឹងគ្មានរឿងបានកើតឡើងទេអូននៅតែជាប្រពន្ធល្អរបស់បងខ្ញុំប្រាប់ហើយខ្ញុំប្រាប់ឲ្យបងចេញសិនទៅព្រោះតលោកទើបធ្វើឲ្យខ្ញុំមិនអាចស្រឡាញ់កើតបានក៏ព្រោះតលោកទើបធ្វើឲ្យការចេះពីខ្ញុំកំហុសគ្រប់យ៉ាងគឺមកពីលោកគឺមកពីលោកទាំងអស់ phụ dòng tật ai pu dòng tật định mặc mùi pu tật pu ở quân khmui chờ này khmui ở bài pu hộp hay khmui ở tật pu tiền បើគុំតើបានក្មួយឲ្យបាយឲ្យទឹកពូហូបកុំអីពូពិបាកឯងពូឆ្អែតហើយពូអរគុណក្មួយច្រើនមែនតើបើគុំតើបានក្មួយ ទេកុំអីពូត្រូវដាច់ពូហើយពូពិតជាអរគុណក្មួយពិតមែនពូមិននឹកស្មានថាពូបានមកជួបមនុស្សល្អដូចជាក្មួយចឹងទេអញ្ចឹងពូសុំលាក្មួយទៅវិញសិនណាក្មួយ ប់ឡើងឡើងអាពូសំទោសណាក្មួយមកឲ្យពូរំភើបចិត្តពេកទៅមិនប្រយ័ត្នបែបនេះហើយក្មួយមិនបាច់ជូនពូទេកុំឲ្យខាត់ពេលវេលាពូមានតែឈើជ្រាប់ពូអាចទៅខ្លួនឯងបានហើយពូលាក្មួយម្ដងទៀតណាពូអរគុណច្រើនហើយណាក្មួយពូផ្នែកពូក៏ពិការហើយពូគ្មានគ្រួសារទៀតពូមិនចាំបាច់ចំណាទេនៅផ្ទះខ្ញុំសិនចុះ នេះក្មួយនិយាយពិតមែនទេពូពូស្ដាប់មិនច្រឡំទេមែនទេក្មួយបាទពូស្ដាប់មិនច្រឡំទេខ្ញុំនិយាយពិតមែនពូអរគុណក្មួយណាស់ពូពិតជាអរគុណក្មួយមែនទេ តែពូមិននៅផ្ទះក្មួយពូមិនឲ្យខាតក្មួយទេណាការងារផ្ទះពូអាចជួយក្មួយបានពូ ជួយមើលថែសួនពូជួយសម្អាតផ្ទះក្មួយ ហើយតនេះពូជួយលើកឡើងក្មួយទៀតណាក្មួយណាពូមិនចាំបាច់ធ្វើទេ ខ្ញុំអាចធ្វើដោយខ្លួនឯងបានអត់ទេក្មួយបើសិនជាពូអាចធ្វើអីបានសងគុណក្មួយពូប្រកាសជាធ្វើគ្រប់យ៉ាងទាំងអស់ក្មួយធ្វើល្អដាក់ពូបែបនេះបើសិនជាពូសងគុណក្មួយមួយជីវិតទៀតពូសងមិនអស់ផងណាក្មួយពូអរគុណក្មួយមែនទេណាក្មួយណាខ្ញុំអត់ត្រូវការលោកសងអីដល់ខ្ញុំទេ ខ្ញុំសូមតលោកមានទំនួលខុសត្រូវជាមនុស្សប្រុសមិនថាបោកប្រាស់អ្នកណាបង្កើតកូនដូចគ្នាខាងស្លាទៅបានហើយបើលោកធ្វើបានតែប៉ុណ្ណឹងម្លេះពេលនេះខ្ញុំនឹងអូនកាលរស់នៅជាមួយនឹងគ្នាដែលមានក្តីសុខអត្តហើយ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 ដងរួចហើយក៏ taon, mangkate na. គឺជាកដោសម្រាប់គុំបបងវាអត់ថ្លៃទេប៉ុន្តែបងសាក់លមើបងស្លាញ់អត់ kan iya រួចតែអូននឹកបងខ្លាំងពេក គោះក្បាលបងពេលនេះគឺនឹកឃើញអូនរហូតកាបងសម័យឃើញតែអូនរហូតកាឲ្យបងទៅរកអូននៅឯណាទៅកា អានេះអានេះជាអានដេកាទេបងតាបើតាមធម្មតាបងបានជួបកាអាទាំងអស់នេះឲ្យមានរបៀបរៀបរយបែបនេះទេឬក៏ឬក៏កើមកទីនេះ ជឿជាក់បែបនេះមានតែកាមេរ៉ាថតតែពីនេះដែលអាចបញ្ជាក់បានថាអូនមកទីនេះឬក៏អត់ការគឺពិតជាអូនពិតមែន ត្រូវពូថាប៉ាបានអត់មនុស្សដូចជាឯងនេះមិនសមហើយកូនប្រុសយើងជាកូននេះហើយកូនសិនណាក៏មិនមានឪពុកដូចជាឯងដែរបញ្ចលីឲ្យបងសុំអូនឲ្យកូនយើងហៅបង ថាប៉ាត្រឹមមួយម៉ាត់ក៏បានដែរហើយអូនចង់ដេញឲ្យបងទៅណាក៏បងព្រមដែរគឺបងព្រមតាមទាំងអស់កូនឯងហៅប៉ាថាប៉ាមួយម៉ាត់បានអត់កូនទោះបីពេលនេះមាត់កូនរឹងមិនព្រមហៅប៉ាថាប៉ាក៏ដោយតែប៉ាដឹងថាកូនចិត្តមិនដាច់ពីប៉ាទេកៅ កៅកៅកៅកៅកៅអកកាត់សនកៅកៅចាប់នឹងធ្វើឡាកៅកុំមកបែកបងសនកៅលោកគ្រូប៉ែនលោកគ្រូប៉ែនចាប់យ៉ាងណាអកកាខ្ញុំយ៉ាងម៉េចនាងអាចនឹងបាត់បង់ជីវិត ស៊ាំនឹងស្បែកឈឺចាប់ខ្លាំងក៏ស្រែកតែដល់ស្អែកបែរជាលែងអីឈឺចាប់ម្ដងរៀងម្ដងឈឺម្ដងរួចហើយក៏